នមកជីយូរខែថ្ងៃបងហាញស្រីទៅតាមកាយវិងកានៅមិនហ៊ានពោលពីស្នេហាប្រាំជីវ៉ាឲ្យអូនបា កន្លងទៅមើលចិនពើអូនមិនចាំអារម្មណ៍ បានយល់ពីចិត្តអូនច្បាស់ព្រមម្នាក់នោះគេសំណាងណាស់ឲ្យបងដឹងច្បាស់អូនមិនអាចស្នេហ៍បង បងសែនខ្មើអៀននឹងស្នេហ៍រាល់ទុំវើធ្លាប់ធ្វើលែងសំក្តីសង្ឃឹមបងរលីកដូចខ្ញុំពេលបានយល់ពីចិត្ត ច្បាស់អូនមិនអាចស្នេហ៍បងឡើយស្នេហ៍លួចលែងមានសូមបដូរជាការរង